DJ McCarl mixing feats DJ Saturday remix. DJ Macaro Mix. เทศกัมพูชานะคะ ฟันดารีมินประเทศกัมพูชานะคะ Mr. Panda on the mix មានអរន្ទះបាញ់ដាហ៊ានចេញទៅប្រយុទ្ធជាមួយហ៊ូសងទីមានអរន្ទះបាញ់ដាហ៊ានចេញទៅទី យើងទាំង3នាក់ធ្លាប់ស្លាប់រស់ជាមួយគ្នាធ្លាប់លួចលុយម៉ែទិញស្រាផឹកអត្រកូលឆាប់ងាប់និយាយត្រូវដាក់ មេតបហោមស្អុយយើងនិងមេតបចាក់ទឹកដូងយើងមិននៅទីនេះបើនៅទីនេះតែម្នាក់អាសងវាមិនប្រហឺនដូចនេះទេ Mr. Panda on the mix Mr TVN អន the mix មនុស្សពិតជាមិនអាចខ្វះការសិក្សាសបាយសបាយជាមួយនឹងការរបស់គ្មាននៃក្លឹបសាសូមបាក់សៃខ្វះបាក់សាដោយស៊ីមលូខ្វះស្លាដូចជាមនុស្សគ្មានគូរលភាពឯកាដូចជាក្បត់ហើយទៅចោលស្ថិតនៅក្នុងភាពឈឺសាដូចជាបងរស់គ្មានអូនពិតជាគ្មាននៃក្លឹបសាដូចមានម៉ាក់ខ្វះបាមានសាច់ឆ្កែខ្វះស្រាប់ដូចជាឆើឆើដូចស្នេហ៍ក្រាស់ហ៊ានសារភាពស្នេហាអាណាហ៊ានសារភាពបំផៃឲ្យ កាយដូចឡាលោកសារភាពទៅគេថាពួកឯងចាស់ហើយណាហើយខ្ញុំធ្វើយ៉ាងមិនច្បាស់ជាមុខដូចស្វាបាយឲ្យគេតន់ពេលនឹងច្បាស់ជាស៊ីដល់ដល់ខាន់ទេអាវ៉ាព្រោះតែមិនហ៊ានសារភាពព្រមស្រឡាញ់ទាំងថប់អរ៉ា តាមស្តង់ដារអន្តរជាតិគឺ S3 Group មនុស្សពិតជាមិនអាចខ្វះការសិក្សាបើខ្វះទៀតដូចមនុស្សខ្វះគ្មាននៃខ្លឹមសារដោយបាក់សៃខ្វះបាក់សាដោយស៊ីមលូខ្វះស្លាប់ដូចជាមនុស្សគ្មានគោលរូបភាពឯកដូចជាក្បត់ហើយទៅចាស់ចិត្តនៅក្នុងវិជ្ជាសាដូចជាបងរស់គ្មាន មានតែខ្លឹមសារដូចមានម៉ាក់ខ្វះម៉ាក់មានសេចក្ដីខ្វះស្រាប់ដូចជាឆោយឆាដូចស្នេហ៍ក្រាស់មានសារភាពស្នេហាអត់ដល់ហ៊ានសារភាពបំលែងឲ្យគេកាយដូចខ្លាលោសារភាពទៅគេថាពួកឯងចាស់ហើយណាដល់ខ្ញុំធ្វើយ៉ាងមិនច្បាស់ជាមុខដូចស្វាហើយឲ្យគេតាន់ពេលនឹងជាស៊ីដល់ដល់ជាវ៉ាព្រោះតែមិនហ៊ានសារភាពព្រមស្រឡាញ់ទាំងថប់អរ៉ាដូចជាដូនខ្វះចិត្តាដូចជាកូនគ្មានមេបាដូចជាស្លោសម្លោច That's down the que It's regrow. see on the mix.